ឈឿនពេងលីខ្ញុំទៅលេងផ្ទះម៉ែដល់ត្រឡប់មកវិញម៉ែយំតើមានបាបអត់បាបរបស់ម៉ែហ្នឹងមានបាបរបស់យើងណាយំហ្នឹងតោសៈមានលោភៈជាបច្ច័យតួយំហ្នឹងគឺអឺជាវិញ្ញាតទៅរូបមួយដែលកើតឡើងព្រោះតោសៈមូលចិត្តជាបច្ច័យហើយអតោសៈមូលចិត្តហ្នឹងវាមាន អលោភៈនឹងជាបរិជាតបច្ច័យមានន័យថាមានសេចក្តីស្រឡាញ់ហួងហែងកូននឹងឯងបានដល់ពេលបែកទៅវាកើតតោមនោះនេះចិត្តវាផ្លាស់ប្ដូរគ្នាចឹងបើសិនជាក៏អត់ស្រឡាញ់អត់នឹកកូនទេវាអត់បច្ច័យឲ្យកើតតោមនោះផ្លូវចិត្តរហូតដល់យំហ្នឹងឯងអាយំហ្នឹងមិនមែនស្រឡាញ់ទេណាយំហ្នឹងគឺបដិខៈថ្នាំងថ្នាក់ជាមួយនឹងការបែកមិនមែនថ្នាំងថ្នាក់ជាមួយកូនទេគឺថ្នាំងថ្នាក់ជាមួយនឹងការបែក ហេតុអីមិនទៅថ្នាំងថ្នាក់ជាមួយនឹងការបែកព្រោះវាជាប់ចិត្តជាមួយនឹងអាការជួបអាកន្លែងជាប់ចិត្តជាលោភៈដល់ពេលវាដាច់ពីលោភៈនឹងប៉ាត់ទៅវាបង្កើតឲ្យការឈឺកើតតោសៈមូលចិត្តកើតឡើងឃើញទេអញ្ចឹងវាជាការដូរផ្លាស់នៃចិត្តរបស់ម៉ែហ្នឹងវាមានរឿងអីរបស់យើងអត់ទេព្រោះយើង ទៅដឹងតែមកវិញហើយយើងគាត់អញ្ចឹងបាបចូលអ្នកស្រឡាញ់ព្រះអង្គអ្នកនឹកព្រះអង្គយំអីព្រះអង្គបាបងាប់ហើយ ពេលព្រះអង្គបរិណិព្វានអីខ្វះអីមនុស្សយំមកកកោកមានទៅបាបអីព្រោះគេយំសំខាន់តែយើងមានចេតនាឲ្យគេយំអត់បើយើងមានចេតនាចង់ឲ្យគេកើតទុកអាហ្នឹងវាជារឿងចេតនាអកុសលរបស់យើងហ្នឹងហើយសំខាន់ណាស់ហ្នឹងបើកាលណារៀនបរមត្តទៅគឺរឿងចឹងចឹងគឺធ្លុះហ្មងដឹងដឹងផ្តិចហ្មងរឿងចឹងចឹងក្លាហានចឹងមិនថា កុសលនឹងមានឈ្មោះថាឆេកដ្ឋៈប្រែតែស្រួចស្រាវប្រែតែក្លាហានមុតស្រួចក្នុងការសម្រេចចិត្តអត់អាស្រ័យលើនរណាថាដែលវិនិច្ឆ័យបានអឹមសំណួរជាបន្តតុងហ៊ីមសូមថ្លែងគុំអីតើមហាកុសលនៃកិរិយាចិត្ត 3មានលក្ខណៈដូចម្ដេចអឺមហាកុសលនៃកិរិយាវាវាអត់ត្រូវអត់មានមហាកុសលនៃកិរិយាទេមហាកុសលផ្សេងកិរិយាផ្សេងមហាកុសលហ្នឹងគឺសំដៅទៅដល់តួបុណ្យតួបុណ្យដែលយើងធ្វើរាល់ថ្ងៃហ្នឹងក្នុងជីវិតហ្នឹងជាទានជាសិលភាវនាស្ដាប់ធម៌បំរើមេត្តាបិតាជួយសង្គ្រោះគេឯងគណៈ ការតម្រង់ទិដ្ឋិឲ្យត្រង់ឲ្យត្រង់យល់ត្រូវនឹងសិតតែជាតួមហាកុសលមហាកុសលចិត្ត8ហ្នឹងប៉ុន្តែគាត់ថាវា សម្រេចទៅតាមអំពើហ្នឹងមានមហាកុសលវាជាតួសមុទ្ឋានតួសមុទ្ឋានមានន័យថាជាហួហេតុនាំឲ្យកើតជាអំពើកម្មជាទានជាសិលអីចឹងទៅ ជាការស្ដាប់ធម៌អីចឹងទៅនឹងឲ្យដល់ទៅកិរិយាចិត្តអឺ លោកប្រៀបធៀបខុសគ្នាអញ្ចេះអហេតុកកិរិយា73ហ្នឹងហៅឈ្មោះអស់ហើយអហេតុកកិរិយា73ហ្នឹងបើយើងប្រៀបធៀបឲ្យខុសគ្នាគឺខុសគ្នាមហាកុសលហ្នឹងដូចជាអឺមដើមឈើដែលមានឫសកែវនៅល្អនៅបឺតជីវជាតិចឹងហ្នឹងហើយហើយក៏ចេញផ្កាមកដល់ចេញផ្កាហើយ កាលណាឫសវាអត់តន់ដាច់ទេវានឹង produce ផ្លែឲ្យចេញជាផ្លែទៀតណាវានៅមានអំណាចឲ្យអឺចេញផ្លែដូច្នេះមហាកុសលកាលណាវាកើតឡើងវានឹងបង្កើតវិបាកណាវិបាកជាមហាវិបាក8ហ្នឹងដូចជាផលរបស់វាដល់ទៅមហាកិរិយានេះប្រៀបដូចជាផ្កាក៏ប៉ុន្តែផ្កាហ្នឹងជាផ្ការបស់ដើមឈើដែលកាត់ឫសចេញអស់ហើយណាគ្រាន់តែជាផ្កា ហ្នឹងវានៅផ្សំអំណាចវាចេញផ្កាបន្តិចតែมันអាចមាន សមត្ថភាពបញ្ចេញផ្លែបានទេដើមឈើធំឧទាហរណ៍ថាកាប់ភ្លាមហ្នឹងវាត្រូវចេញផ្កាបានព្រោះវានៅជាតិសើមនៅក្នុងដើមឈើហ្នឹងហើយវាអាចនៅអាចចេញផ្កាបានក៏ប៉ុន្តែมันអាចចេញផ្លែបានទេបន្តិចវាស្វិតដែរកិរិយាចិត្តហ្នឹងដូចគ្នាចឹងដែរ អឺមសំសឿនកូនទី7ណាសួរថាតើអ្នកដែលធ្វើចាត់ដីក្នុងវត្តជូនឪពុកម្ដាយបងប្អូនសាច់ញាតិសន្តាន បានបន់ដែរឬទេបើម្ចាស់យូរឆ្នាំបានមកបោះសម្អាតម្ដង មកសម្អាតពេលបន់ទៅមកសម្អាតក្រៅពីនេះព្រះសង្ឃជាអ្នកបោះសម្អាតចឹងអឺម ចិត្តជាកុសលវានៅតែជាកុសលបើយើង ធ្វើដោយនឹករលឹកគុណឪពុកម្ដាយវានៅតែជាកុសលក៏ប៉ុន្តែបើសិនជាយើងធ្វើដោយមិនមានបញ្ញាមិនបានយល់ដឹងសពជ្រុងជ្រោយជាងការកុសលនឹងជាបច្ច័យឲ្យកើតទោសក៏មានដែរអញ្ចឹងបាននៅក្នុងធម៌កុសល ជាបច្ច័យនៃកុសលក៏មាន អកុសលជាបច្ច័យនៃអកុសលក៏មានអកុសលជាបច្ច័យឲ្យកើតកុសលក៏មាន កុសលជាបច្ច័យឲ្យកើតអកុសលក៏មានឧទាហរណ៍ថាឥឡូវយើងនឹកឃើញបដែពុកយើងយើងគួរតែធ្វើម៉េចណឲ្យសមរម្យឲ្យសមឋានៈគាត់ជាពុកម្ដាយមិនបោះបង់ចោលរដ្ឋរាយអីចឹងអាចិត្តហ្នឹងជាជាកតញ្ញុតាដែលកើតឡើងជាកុសលគេនេះគាត់នឹកឃើញគឺទៅធ្វើចេតដីដាក់ធាតគាត់ទៅសមសួនណានឹងអាចិត្តល្អដែលបង្អោនទៅដោយអនុសាវរីយ៍ល្អល្អហ្នឹងគឺជាមហាកុសល ក៏ប៉ុន្តែដល់ពេលយើងទៅយកទៅធ្វើនៅវត្តហ្នឹងបើដីវត្តហ្នឹងគេវេចំពោះសង្ឃវាអាចមានជាពវៈវិនរឿងដីសង្ឃហ្នឹងហ្នឹងហើយដីហ្នឹងព្រោះតែកាលណាយើងធ្វើចេះដី លោកមិនអាចយកទៅធ្វើអីកើតទៀតទេគេមិនអាចប្រើប្រាស់អីកើតទៀតទេដីហ្នឹងវាជាប់ចេះដីយើងហ្នឹងហើយតែអញ្ចឹងទៅយើងអាចជាពវៈវិននឹងដីសង្ឃហ្នឹងហ្នឹងហើយអញ្ចឹងបាន តែប្រទេសយើងនិងប្រទេសថៃទេដែលចូលចិត្តយកទៅដាក់ចេតិយក្នុងវត្តហ្នឹងដូចនៅភូមាដូចនៅអីលង្កាអីហ្នឹងដូចគេមិនទៅយកចេតិយអីដាក់វត្តខ្មោចអីដាក់វត្តអញ្ចឹងទេហើយនិយាយទៅបើបុគ្គលដែលគួរដល់ស្ដូបឬក៏ចេតិយមានតែ4ទេដែលពុទ្ធសំដែងមកអឺទី1ពុទ្ធទី2ព្រះបច្ចេកពុទ្ធទី3ព្រះរហន្ត ទី4ស្ដេចចក្រពត្តិណាដែលគួរដែលធ្វើស្ដូបឬក៏ចេះដីប៉ុន្តែពុពៈបរោះយើងក៏គាត់ដឹកឃើញដែរធ្វើទៅណាមួយរសាគេមរតកវប្បធម៌ជាក្បាច់ចម្លាក់អីសង្កល់ថាខ្មែរផងហើយដឹកនាំកូនចៅឲ្យបានទៅវត្តព្រោះអ្នកខ្លះបើអត់មានខ្មោចម៉ែនៅវត្តនឹងទៀតកាន់តែលែងទៅវត្តហ្មងតែអញ្ចឹងបានគាត់បង្កើតរឿងហ្នឹងហ្នឹងហើយ ការធ្វើវត្តធ្វើអីហ្នឹងគួរតែបែងចែកកន្លែងដូចនៅមនីរតនារាមស្មាឯកភាពជាមួយគណៈកម្មការធ្វើមកជាពវៈវិនរឿងហ្នឹងគឺដីណាសម្រាប់វត្តវេចំពោះសងហ្នឹងគឺសម្រាប់តែប្រើប្រាស់ជាសាធារណៈមិនឲ្យទៅជាឯកជនទេណាទោះបីជាគាត់ប្រសងដែលធ្វើហ្នឹងក៏មិនមែនជាគាត់អង្គណាដាច់មុខថ្ងៃក្រោយទៅវាលែងតែថា ម្ចាស់ទៀនគេឧទ្ទិសចំពោះអ្នកណាហ្នឹងវាទៅជាចំពោះនៅហ្នឹងឯងបើកាលណា បើគេវេចំពោះសង្ឃវានៅបោះសង្ឃអស់ហើយមិនមែនសង្ឃតែមួយអង្គឯងហ្នឹងទេអង្គណាមកទៀតនៅបានរហូតចឹងណាដីនៅក្នុងវត្តហ្នឹងដូចខ្មែរធ្លាប់លើកឧទាហរណ៍ថាដីរត់ឧទាហរណ៍ដីរត់តែកាលណាគេថាជាដីរត់មិនអាចមន្ត្រីណាយកទៅលក់បានទេក្នុងន័យហ្នឹងប្រសងខ្លួនឯងហ្នឹងក៏មិនអាចយកទៅលក់ទៅដូរឲ្យបានទេដីវត្តហ្នឹងដីដែលគេវេចំពោះសង្ឃហ្នឹង ចឹងបាននៅមនីរតនារាមចែកជាពីរដាច់ហ្មងដីខាងណាដាក់សពដាក់ចេតដីសម្រាប់ខ្មោចសម្រាប់អីណោះនៅមួយខាងអត់នៅមួយគ្នាទេដីណាសម្រាប់ប្រើប្រាស់ជា ដីយើងគោរពបូជាអានឹងយើងដាក់ឲ្យដាច់ចឹងទៅស្រួលលើក្នុងវត្តអត់មានចេតដីចឹងស្រួលមានតែបទុមចេតដីមួយសម្រាប់ឧទ្ទិសចំពោះពុទ្ធតែម្យ៉ាង Mm-hmm. ហើយថ្មីថ្មីហ្នឹងក៏មានអ្នកសួរដែរចុះបើវាជាពាក្យវៈវិនអញ្ចឹងគួរធ្វើម៉េចវាមិនមែនជាការលួចរហូតដល់ឲ្យ មានទុកមានទោសធ្លាក់នរកស្អីទេអាហ្នឹងវាគ្រាន់ថាយើងមានកិច្ចធ្វើឲ្យវាស្រឡះពីចិត្តរបស់យើងឧទាហរណ៍ថាបើដីហ្នឹងវាជាពាក្យបោះសង់អីចឹងទៅរឿងធ្វើបន់ធ្វើទៀនជាងកាលយើងចូលកសាងនេះកសាងនោះដោយគិតថាដូចជាការសងថ្លៃជាពាក្យហ្នឹងសិនសំខាន់ដោះចិត្តយើងកុំឲ្យវាខ្វល់រឿងហ្នឹង ហ្នឹងហើយវត្តមួយមួយជួនកាលពេញសត្វចេះដីរត់ធ្វើប្រយោជន៍អីមិនឃើញដល់អញ្ចឹងបាក់ដែរហើយរឿងតែសួរថាបានប៉ុនអត់អីអត់ហ្នឹងមើលទៅចិត្តរបស់យើងទៅចិត្តរបស់យើងមិនខ្មិចវាអត់នៅលើអំពើឯងជាងការធ្វើឲ្យមិនដែលទៅម្ដងក៏ដោយប៉ុន្តែបើចិត្តយើងមិនប្រមាថផងឲ្យទៅបាបល្មិចតាអញ្ចឹងបាន នៅតែសំណូមពរឲ្យរៀនទេពីជីវិតរបស់យើងនោះឲ្យឃើញថាវាជាផ្នែកនៃជីវិតរបស់យើងងាយសម្រេចចិត្តធ្វើអីស្រួលសែមនិនសួរថាពេលសែននោះมันបាន ផលអ្វីដល់យើងឡើយឬក៏ជាដូនជាតាมันបានទទួលដែរមានតែមានតែអីនេះគាត់យល់ហ្នឹង ក៏នៅដូចទៅសេមិនតាន់ចប់នឹងមានបានអីបានជ្រូកខ្វៃនឹងមកហូបខ្លួនឯងហ្នឹងមានស្អីខ្មោចណាមកស៊ីគុណសុគុណអឺគុំសុគុណពាក្យថាឫស្សីងាប់មិនគួរឲ្យស្ដាយតែស្ដាយទំពាំងមិនតាន់ដោះព្រោះខ្ញុំឃើញ គេបកស្រាយមកផ្ទុយពីការគិតរបស់ខ្ញុំមិនអីទេរឿងមនុស្សមានការគិតអឺផ្សេងផ្សេងគ្នា ពាក្យហ្នឹងថ្មធ្លាប់និយាយតាំងនៅស្រុកខ្មែរយូរហើយវាមានមូលហេតុអញ្ចេះទេមូលហេតុញាតិញោមគាត់ចេះតែនិយាយគាត់ថាអឺ កុំឲ្យអាត្មានឹងសឹកអីឲ្យគង់នៅជាមលប់ដល់សាមណៈសិស្សក្រោយក្រោយអីចឹងណាហ្នឹងហើយអាត្មាក៏លើកពាក្យហ្នឹងតរស័យតចាស់ទៅវាងាប់ហើយប៉ុន្តែសំខាន់យើងបើកឱកាសឲ្យតំពាំងថ្មីហ្នឹងវាដោះហើយបើយើងស្ដាយតរស័យចាស់ហ្នឹងហើយអាតំពាំងខ្ចីខ្ចីយើងជាកាច់ស្លអស់ទៅ បានតពាំងបានអស័យណាបន្តទៅទៀតព្រោះអស័យចាស់ទោះបីយើងខំទប់តន្តិចទៅវាងាប់ហើយតែដល់ការពេលវេលាវាងាប់ហើយហ្នឹងហើយហើយតែយើងអត់ចេះថែរក្សាដើម្បីឲ្យតពាំងថ្មីវាដោះវាមិនមែនជាកំហុសរបស់ឫស្សីទេវាជាកំហុសរបស់យើងហ្នឹងណាហើយក្នុងគោលបំណងហ្នឹងចង់ឲ្យយើងបដោះតពាំងថ្មីថែរក្សាតពាំងថ្មីថ្មីឲ្យបានសិក្សារៀនសូត្រ អាត្មាតែម្នាក់ឯងហ្នឹងទៅធ្វើស្អីអស់ការងារមកសភ្លុះគ្មាន ទៅអះអាងថាអាត្មានឹងវាសំខាន់សម្រាប់ជាតិសម្រាប់សាសនាអីតែឯងអត់ទេអាត្មា ទុកខ្លួនឯងដោយរស័យអញ្ចឹងរស័យអញ្ចឹងសំខាន់ទោះបីយើងខំការពារយ៉ាងម៉េចក៏គង់ទៅងាប់ដែរហើយទៅងាប់ទៅហើយដេកស្ដាយបានប្រយោជន៍ស្អីបើយើងអត់នាំគ្នាបដោះតពាំងថ្មីថ្មីងាប់មួយអាស័យហ្នឹងចុះ សរសៃងាប់ងាប់តាមតណ្ហារបស់វាទៅប៉ិតបើយើងអត់បានថែរក្សាតពាំងថ្មីហើយកាច់ស្លអស់អាហ្នឹងឯងឱកាសដែលវាគួរតែដោះបានហើយវាបែរទៅជាមិនបានដោះទៅវិញអាហ្នឹងវាគួរឲ្យស្ដាយចង់បានន័យអញ្ចឹងប៉ុន្តែបើគេយល់មិនខ្មិចរឿងរបស់គេមានសិទ្ធយល់អាមាមានសិទ្ធនិយាយគេក៏មានសិទ្ធយល់ដែរហ្នឹងហើយថាមិនក៏ថាទៅមិនអី ម៉ាជាខេងខ្ញុំជាម្ដាយចង់ប្រដៅកូនឲ្យដើរផ្លូវល្អតែកូនមិនស្ដាប់សោះតើខ្ញុំមានកំហុសពីអតីតជាតិមែនទេអើយកុំគិតរឿងអតីតជាតិនៅឆ្ងាយពេកអាចមកពីឥឡូវហ្នឹងណាពាក្យថាប្រដៅឲ្យល្អហ្នឹងដូចនិយាយថ្ងៃមុនអញ្ចឹងតើជាងការវាពាក់ព័ន្ធនឹងវិធីសាស្ត្រដែលយើងប្រដៅយើងគ្រាន់តែចង់ឲ្យល្អ ប៉ុន្តែពាក់ព័ន្ធនឹងពិធីសាស្ត្រនៃការបដៅនោះនៃការពយលនៃការបដៅហ្នឹងជាងកាលវាអត់ត្រូវតាមរបបសង្គមណាអឺដូចជាពិសេសឪពុកម្ដាយមកពីអាស៊ីមកនៅស្រុកនេះអីអញ្ចឹងគាត់នៅតែចាំចាំភ្នត់ទុករបៀបគាត់ទទួលពីឪពុកម្ដាយគាត់យ៉ាងម៉េចមកជាដូនជាតាឪពុកម្ដាយគាត់ម៉េចមកសង្គមគាត់រស់នៅនោះម៉េចមក គាត់យកអាវិធីសាស្ត្រហ្នឹងមកបដៅគោនៅនេះទេអត់ត្រូវវាអត់ត្រូវសំបីតែនៅក្នុងស្រុកខ្មែរយើងហ្នឹងអញ្ចឹងដែរញោមមនុស្សប្រធានវត្តអាមានោះនៅពោធិ៍សាត់ហ្នឹងគាត់មានកូន6គាត់ថាកូន3មុនផ្សេងកូន3ក្រោយផ្សេងផ្សេងគ្នាដាច់ឈឹងហ្មងព្រោះចំនួនវាខុសគ្នាអញ្ចឹងវិធីសាស្ត្រតែមួយយ៉ាងដដែលនៃការណែនាំកូនហ្នឹងវាអត់ អត់ work វាវាអត់ប្រសិទ្ធភាពអញ្ចឹងវាទល់តែយើងមើលដែរអញ្ចឹងបានវិធីសាស្ត្រនៃការនិយាយព្រះអង្គថាត្រូវមាន5ណាទី1ពាក្យពិតទី2ត្រូវមានប្រយោជន៍ទី3និយាយដោយចិត្តមេត្តាទី4និយាយត្រូវកាល ទី5មើលបុគ្គលឃើញទេជាងកាលពេលវេលានៃការផ្លាស់ប្ដូរនៃសង្គមវាខុសខុសគ្នាអញ្ចឹងគ្រាន់តែខំបដៅតែមិនស្ដាប់ជាងការវាអាចមកពីវិធីសាស្ត្រ នៃការបដៅរបស់យើងហ្នឹងវាមិនត្រូវតាមអតចរិតរបស់កូនកូនខ្លះស៊ីក្តៅកូនខ្លះស៊ីតិចកូនខ្លះស៊ីជោអញ្ចឹងវាទៅលើមើលមនុស្សហើយចេះប្រើទៅតាមចិត្តសាស្ត្ររបស់មនុស្សនឹងទៀតកូនខ្លះក្តៅមិនបានទេក្តៅប្រឈឺមកវិញឥឡូវក៏មានដែរហើយកូនខ្លះទៀតបើបានលើកទឹកចិត្តអីខ្លះខ្លះអូគាត់ សบายចិត្តនឹងធ្វើអញ្ចឹងមនុស្សយើងមិនមានអចរិតលក្ខណៈនឹងខុសខុសគ្នាអញ្ចឹងយកតែវិធីសាស្ត្រមួយយកទៅប្រើ គឺมันគ្រប់គ្រាន់ទេដូចអ្នកខ្លះសួរថាតើខ្ញុំក៏បីធ្វើយ៉ាងម៉េចដើម្បីកែប្រែឪពុកខ្ញុំវាមិនដឹងថាឪពុកនឹងមានចរិតម៉េចផងអាថាតែមួយមុខនឹងថាវាអត់ត្រូវទេអញ្ចឹងបានសូមបីតែប្រពន្ធនឹងក៏ព្រះអង្គបង្ហាញកលឹះឲ្យយើងដែរថាបើពាក្យពិតមានប្រយោជន៍ប្រកបដោយចិត្តមេត្តាក្នុងជួយការជួយគេក៏ពិតមែនក៏ប៉ុន្តែឯងមិនអាច ខានបានអាចំណុចចុងក្រោយ មើលពេលគួរនិយាយអត់ណាពេលណាគួរនិយាយពេលណាមិនគួរនិយាយមើលបុគ្គលតែបុគ្គលនឹងស៊ីខ្សែអីអានឹងត្រូវមើលលើអាភាពវៃឆ្លាតរបស់យើងទៀតនឹងចឹងត្រួតពិនិត្យមើលកំហុសខ្លួនឯងផងជួនកាលយើងយូរយូរទៅក្តៅទៅជាមួយកូននិយាយមិនបាននិយាយមិនបានតែយើងភ្លេចជាបានឬគិតថាជួនកាលយើងមានកំហុសដែរកំហុសត្រង់ថាយើងអត់ចេះនិយាយនិយាយពាក្យដែលមិនគួរនិយាយជួនកាលជេរទៅជួនកាលអីទៅ អាបំណងល្អនោះវាល្អហើយក៏ប៉ុន្តែដល់មនុស្សចាប់យកចាប់យកថាអាពាក្យអាក្រក់ហ្នឹងណាដូចខ្ញុំកណាអាត្មាឡំនិយាយអញ្ចឹងថាបើយើងជួយគេហើយឲ្យបាយគេហើយចាំបាច់ស្ដោះដាក់ទឹកមាត់ដាក់បាយធ្វើអីធ្វើបាយហ្នឹងឲ្យវាស្អាតទៅណាហ្នឹងអាកុំអាងតែយើងឲ្យបាយគេហើយស៊ីមស៊ីហើយទៅអញឲ្យហើយមិនអត់អញមិនងាប់អញណាអាហ្នឹងមិនបេះដូងអ្នកជួយដោយចិត្តមេត្តាទេអត់ទេអញ្ចឹងបើដូចមានពេទ្យអី គឺខំធ្វើតាំងពីអមជុលធំរហូតដល់ទៅអមជុលទូចធ្វើម៉េចឲ្យវាកាត់បន្ថយការឈឺនឹងមែនទេទៅកន្លែងខ្លះវាជៀសមិនបានសុទ្ធទៅហើយតែគេមិនមែនចង់ឲ្យឈឺទេតែគេធ្វើម៉េចឲ្យវាមិនឈឺអញ្ចឹងមិនធ្វើមជុលឲ្យកាន់តែតូចសេរ៉ូមអីចាក់ពីមុនណាមជុលវារឹងអញ្ចឹងគេឆ្នៃដាក់មជុលជួធ្វើម៉េចកុំឲ្យវាផ្លត់វាឈឺវាអីចឹងណាឆ្នៃចឹងណាហ្នឹងពុនបើថាវាជៀសវាមិនបានត្រូវវះត្រូវអីក៏គេចាក់ថ្នាំស្ពឹកថ្នាំអីទៀតធ្វើម៉េចឲ្យអាការ កាត់បន្ថយការឈឺនឹងមែនតែនហ្នឹងចឹងមិនថានៅពេលដែលគេមិនស្ដាប់យើង នៅពេលដែលនិយាយមិនបានយើងដែលសួរខ្លួនយើងនេះខ្លួនយើងមានកំហុសអីទេហេតុអីបានរបស់ យើងល្អគេមិនទិញក្រុមហ៊ុនខ្លះផលិតរបស់ល្អណាប៉ុន្តែខ្សែទុនណាថាខ្វះអីខ្វះតំណែងតំណងខ្វះការផ្សាយ ខ្វះការរៀបចំឲ្យវាល្អមើលខ្វះធ្វើឲ្យគេតាក់ទាញចិត្ត ឃើញទេវាខ្វះអញ្ចឹងអញ្ចឹងមិនចាស់ថាចេះ10មិនស្មើអ្នកប្រសពមួយចេះមែនក៏ប៉ុន្តែមិនស្មើអ្នកប្រសពព្រោះអ្នកឯងអត់ចេះមើលមនុស្សអ្នកអត់ចេះមើលភ្ញៀវអ្នកឯងអត់ចេះមើលពេលវេលាគេត្រូវការអីអញ្ចឹងណាហើយអាប៉ិនប្រសពហ្នឹងសាលាមិនគ្រប់គ្រាន់ទេវាទល់តែខ្លួនឯងមានបទពិសោធន៍ឆ្នៃអឺពីអង់គ្លេសគេថា visible come from invisible ស្អីដែលយើងអាចមើលឃើញហ្នឹងវាវាមកពីអ្វីដែលយើងមើលអត់ឃើញដូចជាគំនិតដើម្បីបង្កើតស្អីមួយមានណាមើលឃើញណាដំបងដែលគេជោគជ័យជាងការយើងមើលអ្នកជោគជ័យក្មេងៗឥឡូវគេចូលចិត្តរៀនរឿងជោគជ័យទៅមើលតាអាអា benefit អា result ដែលគេទទួលបានហ្នឹងអូនេះអស្ចារអស្ចារ ទៅរៀនជោគជ័យសិនទៅរៀនជោគជ័យទៅមើលឃើញអាគេជោគជ័យតែមិនព្រមរៀនថាហេតុដែលនាំឲ្យជោគជ័យរបស់គេគេប្រឹងប៉ុន្មានឆ្នាំអត់មើលអាហ្នឹងដូចយើងមើលដើមឈើអញ្ចឹងណាយើងមើលឃើញតែផ្លែផ្លែល្អក៏ប៉ុន្តែត្រូវដឹងថាអាផ្លែល្អមកពីឫសនៅក្នុងដីដែលយើងមើលអត់ឃើញអញ្ចឹងនៅពីក្រោយនៃមនុស្សជោគជ័យតើគេប្រឹងយ៉ាងម៉េចបានវាចេញអាជោគជ័យនឹងចេញមកប៉ុន្តែយើងជួនកាលឃើញគេជោគជ័យឡើងចង់រៀនចង់ទៅធ្វើឲ្យជោគជ័យដូចគេ template ហ្នឹងអូខុសធំហ្មង ហ្នឹងហើយជាការល្អថាភាពជាម្ដាយចង់ណែនាំកូនអញ្ចឹងប៉ុន្តែសូមឲ្យមើលខ្លួនឯងផងក្រៃលោខ្លួនយើងវាអាចមានខុសដែរនៅក្នុងការប្រើពាក្យវាមិនសមនឹងអត្តចរិតរបស់កូនណាហ្នឹងចឹងអាត្មាមិនធ្លាប់មានកូនប៉ុន្តែធ្លាប់មានសិស្សច្រើនដែរសិស្សមិនដូចគ្នាទេសិស្សខ្លះអាត្មាធ្លាប់វ័យក៏មានសិស្សខ្លះអាត្មាអត់វ័យហៅមកនិយាយស្ងាត់ក៏មានឃើញទេ វាមានចរិតខុសៗគ្នាมันអាចយកតែមេសិតមួយទៅប្រើទៅ apply សម្រាប់មនុស្សគ្រប់គ្នាបានទេហើយកុំមើលបាបកម្មជាតិមុខជាតិក្រោយអីនោះមើលមិនឃើញទេតើអាថាមានក៏មិនដឹងទៅរកនៅណា មើលតែឥឡូវហ្នឹងទៅអឺឃើញពាក្យមួយដែលគេដាក់ពាក្យពាក្យហ្នឹងប្រពុតត្រេះប៉ុន្តែគេកាន់តែកលៃពាក្យបន្តិច ឡាយពាក្យប៉ុន្តែនៅតែដាក់ថាជាមាគាពពុទ្ធដដែលទេដូចអឺនៅក្នុងផតេករតសូត្រព្រះអង្គត្រាស់ថាអតីតកាលជាធัวកន្លងទៅហើយអនាគតជាធัวមិនតាន់មកដល់បច្ចុប្បន្នទេដែលកំពុងប្រកបដែលយើងអាចពិសោធន៍បានតាមដានអាបច្ចុប្បន្នហ្នឹងហើយគេដាក់រូបមួយអា share ដែរដាក់ថាអឺនៅពេលដែលយើងងូតទឹកក្នុងស្ទឹងឬទឹកដែលវាហូរទឹកទឹកដែលវាហូរហ្នឹងអឺ you cannot touch the same water twice អ្នកមិនអាចប៉ះទឹកដដែលពីរដងបានទេនៅពេលដែលអ្នកងូតទឹកក្នុងស្ទឹងព្រោះទឹកវាហូរទៅបាត់ enjoy ក៏ប៉ុន្តែអ្នករីករាយទឹកដែលដែលកំពុងតែមកប៉ះអ្នកនឹងទៅពូឃើញទេចឹងសួរថាយើងយើងអាចទទួលភាពត្រជាក់ពីទឹកតើពីទឹកណាទឹកដែលហូរមកមិនតាន់ដល់ឬក៏ទឹកដែលហូរចេញពីយើងទៅហើយ តាមពិតយើងត្រូវតែទទួលរីករាយសប្បាយចិត្តជាមួយនឹងទឹកដែលកំពុងតែប៉ះខ្លួនយើងនឹងឯងយ៉ាងណាមិញរឿងអតីតកាលបុណ្យអីបាបអីគ្មានណាដឹងទេទុំគួយគិតអីមិនដឹងទេគិតតែឥឡូវហ្នឹងដូចយើងបើកឡានមើលតែឥឡូវហ្នឹងមិនអាចមើលរឿងម្សិលមិញទេម្សិលមិញបើកតណាខ្លះឈប់គិតទៅគិតតែឥឡូវហ្នឹងបានយើងបើកទៅមុខរួច enjoy what you are having right now នឹង be in present គឺនៅក្នុងបច្ចុប្បន្នក្រោយពីកណាស្ដាប់ព្រះអង្គសម្ដែងពីអត្តន័យនៃធម៌មកខ្ញុំកណាមានអារម្មណ៍ដូចរស់ឡើងវិញអញ្ចឹងគុណម្ចាស់ដាស់ការគិតមនុស្ស កបដោយចិត្តមេត្តាកណាត្រេកអរណាស់បើសាធុនុចសុបញ្ញាសួរថាកណាសូមសួរអើសួរតែម្ដងថាតើកណា បានផ្ញើកូនទុកនៅ ម្ដាយគាត់មើលថែរាល់ថ្ងៃ ពីព្រោះកណាមកធ្វើការនៅឆ្ងាយមួយខែបានកណាទៅផ្ទះម្ដងអញ្ចឹងកណា មានទោសដែរឬទេសូមលោកចាស់គ្រូជួយបញ្យល់ទោសចាកើតពីចិត្តរបស់យើង នៅចំណុចនេះគឺកាលណាយើងវេកញែកអំពី ពាក្យថាប្រើនិងពាក្យថា សំណុំពោមិនដាច់ទេយើងខ្លាចទាំងអស់គ្នា ដែលប្រើជាលក្ខណៈមានទោសឧទាហរណ៍ថាម្ដាយគាត់ចង់មានសេរីភាព របស់គាត់ក៏អត់ចង់ធ្វើទេការងារនឹងតែយើងបង្ខំគាត់ឲ្យធ្វើនេះឯងដែលជាលក្ខណៈប្រើហើយប្រព្រឹត្តទៅជាទោសក៏ប៉ុន្តែបើសិនបើ ម្ដាយគាត់ឃើញទុកលំបាករបស់យើងហើយគាត់ស្ម័គ្រចិត្តជួយមើលអត់អីទេម្យ៉ាងទៀតបើទោះជាគាត់មិនបានគិតប៉ុន្តែយើងសួរអ្នកម្ដាយអាច ជួយមើលកូនខ្ញុំបានទេ ខ្ញុំរវល់យ៉ាងនេះយ៉ាងនោះ ជាលក្ខណៈសួរបើគាត់ព្រមរឿងរបស់គាត់ទេ យើងអត់ប្រើគាត់ទេប៉ុន្តែយើងឲ្យជំរើសគាត់បើសិនជាយើងពឹងឲ្យធ្វើអីសុទ្ធតែជាការប្រើនោះ ដូចញាតិញោមនិមន្តលោកទៅទេសអញ្ចឹងមិនប្រើលោកងាប់ហ្នឹងអញ្ចឹងមិនពីអង់គ្លេសគេប្រើ can you do me a favor please can you pass this book to me please ជាលក្ខណៈសួរអញ្ចឹងកាលណាជាលក្ខណៈសួរវាសំដែងការគោរពឃើញទេសំដែងការគោរពហើយអ្នកនោះជួយធ្វើយើងនោះ គឺនៅលើការសម្រេចចិត្តរបស់គាត់បើមិនអញ្ចឹងទេ យើងដាច់ទំនាក់ទំនងញាតិញោមខ្លះគាត់ថាអញ្ចឹងគាត់អើយអញមើលទេ ខ្លាចបាបកូនវាទៅជាអញ្ចឹងទៅ អត់យល់ហើយលោកទេសនាក៏មិនបានបញ្ជាក់កន្លែងនឹងច្បាស់ថាឲ្យតែនិយាយតាមមើលចៅដឹងតែបាបត្មងរឿងបាបវាមិនចាំបាច់តល់តែមើលទេអាចិត្តជាប់ជាពាក់ហ្នឹងក៏វាបាបដែរឧទាហរណ៍ថាឥឡូវទៅវត្តហើយអត់មើលទេស្រឡាញ់ចៅហ្នឹងមិនតែអាចិត្តវានៅជាប់ជាពាក់នឹកទៅនឹកឃើញតែមុខចៅហ្នឹងចៅអញនឹងមិនទេប៉ុន្តែខ្លួនឯងមកបដិបត្តិធម៌ក្នុងវត្តឯណាប៉ុន្តែចិត្តហ្នឹងវាជាប់ជាពាក់ជាមួយចៅអាចិត្តហ្នឹងអកុសលដូចគ្នានោះ ឥឡូវបញ្ហាហ្នឹងវាមានច្រើនណាស់ជាពិសេសគឺនៅស្រុកយើងរាល់ថ្ងៃក៏អញ្ចឹងហើយនៅអូស្ត្រាលីនៅអាមេរិកកាំងអីអញ្ចឹងដែរយើងត្រូវដឹងថាចៅហ្នឹងក៏សัตว์មានជីវិតមួយដែរវាមិនថាឲ្យតែមើលបាបមើលបាបទេបើមិនជាគាត់មើលដោយសេចក្តីអនុគ្រោះដោយការអាណិតអាសូរ មានរឿងអីបាបមិនថាឲ្យតែចាស់មើលក្មេងវាសិតតបាបទេណាតែអត់ទេឥឡូវយើង កុំគិតថានឹងជាចៅចោះឧទាហរណ៍ថាគាត់នឹងរិទ្ធាយឲ្យពីបរទេសទៅនឹងគាត់ទៅស្រុកខ្មែរទៅទៅយកក្មេងកំព្រាណាមួយចៅកំព្រាណាមួយយកមកចិញ្ចឹមគាត់បានប៉ុនណាព្រោះចិត្តគាត់អាណិតអាណិតក្មេងនឹងអូក្មេងនឹងវាអត់មាន ពុកម្ដាយឃើញ នៅក្នុងអត់មានអីហូបចុកត្រឹមត្រូវអត់បាន ការរៀនសូត្រអីគាត់ក៏យកមកចិញ្ចឹមជាសង្ឃហធัวឃើញទេកើតបុណ្យកុសលព្រោះការសង្គ្រោះមនុស្សទោះបីគាត់ចាស់ប៉ុណ្ណាក៏ដោយហើយមើលកូនក្មេងមួយដែលគាត់រើសមកអញ្ចឹងចុះបើកូនក្មេងនេះជាចៅរបស់គាត់ហើយបើគាត់អាណិតគាត់ស្រឡាញ់គាត់មើលមានតែស្អីរឿងតោសនោះដូចលើកអញ្ចឹងថា យើងនេះទៅសបាយខ្លួនឯង ចុងសប្តាហ៍ហ្នឹងតាមពិតបើមកមើលកូនបានប៉ិនឯងទៅដើរលេងទៅម៉ែមើលកូនផងខ្ញុំជាប់ទៅដើរលេងអាហ្នឹងឯងប្រមាថតែបើការងារកិច្ចទុរៈហ្នឹងវារវល់មែនយើងសួរគាត់កុំប្រើគាត់គាត់សួរថាម៉ែខ្ញុំថ្ងៃនេះរវល់ដល់ហើយអត់មានអ្នកណាមើលអូនសោះហ្មងគឺការយើងមិនបាច់ទៅពឹងយើងគ្រាន់តែអូនប៉ុណ្ណឹងអូនប៉ុណ្ណឹងថាអឺចាំម៉ែមើលឲ្យអានោះគាត់ស្ម័គ្រចិត្តខ្លួនគាត់គាត់ឃើញទុកលំបាកយើងមែន យើងក៏អត់មានចិត្តប្រមាថគាត់អីដែរលក្ខណៈអញ្ចឹងអត់អីទេវាទៅជាទោសវាទៅជាកំហុសវាទាល់តែយើងប្រើសិទ្ធប្រើអំណាចបិទសិទ្ធសេរីភាពរបស់គាត់អត់ឲ្យគាត់ទៅណេមកណាឲ្យតែមើលកូនត្មងណាហ្នឹងជាលក្ខណៈប្រើឲ្យមើលហ្នឹងហើយហើយបើសិនជាយើងទៅរកទ្រព្យសម្បត្តិមកចិញ្ចឹមទាំងគ្រួសារចិញ្ចឹមទាំងគាត់ទៀតដដែលជាដដែលមិនអី តែបើថាអឺបើយើងមានលទ្ធភាពខ្ពស់យើងអាចជួលអ្នកបម្រើណាមើលបានយកកូនទៅដាក់ឆាលខេអីបានអាហ្នឹងអាហ្នឹងក៏តាមនឹងទៅយើងមិនចង់ឲ្យម៉ែរវល់ប៉ុន្តែសរុបមកវិញថា ស្ថានភាពជាក់ស្ដែងវាមិនស្រួលដោយការនិយាយទេ អ្នក ទេសហ្នឹងជួនកាលវាស្រួលណាស្រួលណាក៏មើលអីអីអីប៉ុន្តែស្ថានភាពជាក់ស្ដែងវាជារឿងមួយទៀត Mm-hmm. បើគាត់មើលចៅបាបគាត់មើលកូនក៏បាបដូចគ្នា ពួកចេញមកទៅពីគាត់តែមួយដដែលហ្នឹងបែបនៅលើចេតនាអាក្រក់និយាយរួមទៅហុងវិរៈ កូណាមិនយល់ថាតើគោលសំខាន់បំផុតនៃមេរៀនរបស់ព្រះពុទ្ធជាអ្វីហើយគួរសិក្សាពីណាទៅផងគោលសំខាន់នៃមេរៀនព្រះពុទ្ធហ្នឹងគឺរៀនដើម្បីបញ្ចប់ទុកហ្នឹងឯងដែលយើងព្រិចមកគឺងាមកហ្នឹងគឺនៅក្នុងទុកហ្នឹង ហើយបដិបទា នៅក្នុងការសិក្សានិងការប្រតិបត្តិហ្នឹងគឺដើម្បីបញ្ចប់ទុកនឹងឯងដូចការងាររបស់ពេទ្យអញ្ចឹងពេទ្យហ្នឹងធ្វើអីថាពេទ្យហ្នឹងគឺព្យាបាលរោគផ្លូវកាយដោយច្រើន ហើយធម៌របស់ពុទ្ធនេះគឺហៅថាធម៌របស់ព្រះអង្គអញ្ចឹងចឹងតាមពិតព្រះអង្គគ្រាន់តែរកឃើញ ជាមេគាមួយដើម្បីចិញ្ចាសេចក្តីទុក្ខផ្លូវចិត្តហើយមិនចំពោះតែផ្លូវចិត្តទេរៀបចំចិត្តបាន ស្រួលក៏វាសុខទៅដល់ផ្លូវកាយប៉ុន្តែមនុស្សយើងជាតដើវៀងវៀងវៀងវៀងហើយកំពុងតរកំពុងតរអាសុកហ្នឹងហើយកំពុងតតែតែចង់រួចពីទុកនឹងឯងបាន ជាតាមវត្តនីមួយនីមួយ តាមរោងអ្នកតានីមួយនីមួយហុយធូបដលោមហ្នឹងរឿងអី ចង់បោះក្រហមគ្រប់គ្នានឹងរឿងអីរឿងហ្នឹងប៉ុន្តែរឿងហ្នឹងវាមិនត្រូវស្វែងរកសេចក្តីសុខតាមនឹងហើយនឹងទូបែបនស្រន់ធ្វើ កម្មវិធីបួងសង្រងអីទាំងអស់ហ្នឹងគឺតែដើម្បីអញ្ចឹងឯងតាមពិតគោលដៅដោយតែពុទ្ធចង់បង្ហាញនឹងឯងប៉ុន្តែព្រះអង្គបង្ហាញផ្លូវត្រូវហើយយើងទៅកំពុងទៅរកសុខហ្នឹងហើយកំពុងទៅភ័យខ្លាចពីទុក្ខមិនចង់ជួបទុក្ខហើយចង់បានសុខហ្នឹងយើង ទៅធ្វើអារឿងដែលខុស ចឹងបានមុននឹងប្រហែលម៉ោងខ្ញុំគណៈអាត្មាឃើញវីដេអូមួយដែលគេបកប្រែជាខ្មែរហ្នឹងកន្លែងព្រាមសួរសំណួរព្រះអង្គពីរឿងបនស្រន់ពីរឿងស្អីស្អីហ្នឹងតើវាមូលហេតុមកពីព្រះអង្គឬព្រះអង្គពង្រៀនគេឲ្យបនស្រន់អញ្ចឹងឬព្រះអង្គមិនថាយ៉ាងម៉េចទេព្រះអង្គមើលទៅ ស្ទឹងហើយសួរថាអានឹងអ្នកនិពន្ធហ្នឹងគឺសរសេរឲ្យវារបៀបប្រតិគ្នាផ្សេងពីរឿងពិតនៅក្នុងគម្ពីរប៉ុន្តែនៅក្នុងន័យតែមួយទេថាចុះបើ បរោះម្នាក់នឹងចង់ឆ្លងទៅស្ទឹងម្ខាងគេត្រូវធ្វើម៉េចមានព្រាមនឹងថា បើទឹករាក់ដើរឆ្លងទៅឬក៏ថាជិះទូកទៅអឺ ឬក៏បើជ្រៅវាអត់មានអីហែលទៅហើយបានពពុទ្ធថាចុះបើបរោះនឹងមិនមិនដើរមិនជិះទូកមិនហែលទេក៏ប៉ុន្តែចង់បន់ស្រន់ឲ្យត្រើយមកខាងទៀតនឹងមកដល់ចង់ដល់ដែរប៉ុន្តែមិនធ្វើ មិនធ្វើហេតុវាអង្គុយបន់ហ្មងបន់ឲ្យអា ត្រូវហ្នឹងវាមកដល់ត្មងឬក៏ថាឲ្យខ្លួនឯងវាទៅដល់ត្មងដោយមិនបាច់ឆ្លងដោយមិនបាច់អីនោះមិនព្រាមនឹងថាគូហៅមនុស្សនោះថាម៉េចមានតែភ្លើអញ្ចឹងឯងធាតពិតហ្នឹងបរោះទាំងពីរហ្នឹងសិតតែមនុស្សចង់ដល់ត្រូវដូចគ្នាសត្វលោកទាំងអស់សិតចង់ដល់ត្រូវដូចគ្នាចង់ដល់អាកន្លែងសុខចង់ដល់អាកន្លែងអត់ទុកហ្នឹងណា ដូចតែគ្នាទេជនជាតិអីក៏ដោយមិនចង់បានទុកឡើយហើយចង់បានសេចក្តីសុខហើយក៏ធ្វើពិធីផ្សេងផ្សេងគោរពសាសនាផ្សេងផ្សេងពិធីបន់ស្រន់ផ្សេងផ្សេងពិធីកម្មនេះពិធីកម្មនោះរំដោះគ្រោះអញ្ចេះរំដោះគ្រោះអញ្ចោះហើយព្រះអង្គឃើញការពិតទៅវាសិតតែមិនមែនជារឿងដែលអាចទៅដល់វាមិនមែនណាបានព្រះអង្គប្រាប់រឿងពិតនឹង ព្រះអង្គប្រាប់នឹងប្រាប់តែរឿងពិតទេហើយអារឿងចង់ទៅដល់ដដែលទៅទៅអញ្ចឹងនៅក្នុងសត្វលោកយើងវាមាន ពីរប្រភេទហ្នឹងអាបំណងដូចតែគ្នាទេណាសត្វលោកយើងហ្នឹងបំណងដូចតែគ្នាទេ ចង់បានសុខហើយនឹងខ្លាចទុកប៉ុណ្ណាខំរាល់ថ្ងៃទៅរស់លុយទៅរកកាក់នឹងខ្លាចទៅពិបាកហ្នឹងបានចិត្តតែខំហ្នឹងទាំងអស់តែគ្នាទាំងលោកទាំងវសក់ថាប្រតិបត្តិស្អីក៏ដោយនឹងខ្លាចទុកដូចតែគ្នា ហើយចង់ឲ្យជីវិតហ្នឹងវារស់នៅខ្សែមខ្សានដូចតែគ្នាប៉ុន្តែវាប្លែកទៅពិធីទេដែលវាឃើញវាខុសច្រើនពេកអាខុសហ្នឹងខុសតាំងពីមុនពពុតកើតមែនណាអាគួយបន់ឯងព្រមឆ្លងទៅហ្នឹងធោះទាំងឡាយកើតពីហេតុហើយហើយសួរថាតើអ្នកសំណួរដែលលើកឡើងថាមេរៀនពពុតជាអ្វីហ្នឹងគឺបង្ហាញផ្លូវពិតថាអាអ្នកអំពើបែបនេះ វានាំទៅអញ្ចឹង ហើយអំពើបែបនេះវានាំទៅអញ្ចេះប្រាប់តែរឿងពិតទេប៉ុន្តែសត្វលោកយើង ចង់ទៅនេះ ទេប៉ុន្តែបន់ទុយណោឧទាហរណ៍អញ្ចឹងអញ្ចឹងបុគ្គលនៅក្នុងលោកចែកទៅវាមាន2បុគ្គលពេលអបអត្តបញ្ញាដោយមោហៈអវិជ្ជាបាំងហើយនឹង wise person ហ្នឹងគឺបុគ្គលជាបណ្ឌិតហ្នឹងដឹងហេតុពិតដូចជាមនុស្សចង់ឆ្លងស្ទឹងអញ្ចឹង ចឹងមានពីរក្រុមហ្នឹងពពុទ្ធដូចជាមនុស្សអង្គទី3មកលើឧទាហរណ៍ឲ្យយល់តើពពុទ្ធធ្វើអីពពុទ្ធហ្នឹងកំពុងមើលអ្នកចង់ឆ្លងស្ទឹងហ្នឹងមកក្រុមអត់ដើរឆ្លងអត់ជិះទូកអត់ហែលទេគួយបន់ហ្មងសូមឲ្យដល់ត្រើឲ្យសូមឲ្យដល់ត្រើចឹងហើយព្រះអង្គគឺជាមនុស្សដែលដឹងហេតុថាដើម្បីឲ្យដល់នឹងធ្វើម៉េច ដើរទៅឬក៏បើចេះហែលហែលតែហ្មងទៅឬក៏ជិះទូកទៅ អ្នកនងគួយបន់ហ្នឹងមិនបានដល់ទេពពុទ្ធហ្នឹងគឺប្រាប់រឿងហេតុដែលគួរដល់មែនទែនហ្នឹងការងារព្រះអង្គគឺអញ្ចឹងហ្នឹងហើយប៉ុន្តែយើងមើលមនុស្សយើងសំបីតែដាក់ខ្លួន ជាសាវករបស់ព្រះអង្គតើធ្វើហេតុទេ ឬក៏ហុយធូបដលោមពេញតវត្តអ្នកដែលកំពុងអុជធូបដលោមហ្នឹងដូចដូចអ្នកអីដូចអ្នកជិះទូកទៅឬក៏អ្នកអត់ទៅ តែបន់ឲ្យត្រើយមកដល់រឿងសើរឿងនៅលើកោកតារឿងយ៉ាងមិនថាធូរនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាអត់មានអីចម្លែកទេពុទ្ធមិនបានបង្កើតធូរអីចម្លែកទេ គ្រាន់តែដឹងថាអ្នកបើដើរតាមនេះអ្នកនឹងដល់សេចក្តីសុខមែនទែនហើយបើធ្វើអញ្ចេះ អ្នកនឹងទទួលទុកមែនទែនក្នុងជីវិតហ្នឹងចឹងបានព្រះអង្គហៅខ្លួនព្រះអង្គថាជាដុកទ័រជាគ្រូពេទ្យពុទ្ធោមហាវេជោធម្មោឱសថោឬថាពុទ្ធដូចជាអ្នកពង្រៀនអំពី ផែនទី ហើយពធហ្នឹងដូចជាផែនទីដែលត្រូវដើរប៉ុណ្្នឹងឯងរឿងដើរដើររបស់សត្វលោកដដែលអ្នកដែលបានយល់មួយមួយ ច្បាស់មួយមួយអញ្ចឹងមិនថាអរគុណព្រះអង្គមិនដឹងថាយកអីមកអរគុណព្រោះវាល្ងឹតនោះដូចរឿងហ្នឹងមើលក្នុងเพจអាត្មាមុននឹងតិចតែអាត្មាបរោះរឿងមួយហ្នឹងស្ដាប់យល់ទេព្រាមហ្នឹងមិនមែនអ្នកកាន់ពុទ្ធសាសនាទេណាព្រាមហ្នឹងណាមែនទេ គឺសាសនាហិណ្ឌូឯងសាសនាព្រាហ្មណ៍សាសនាគោរពព្រំដែលគេជឿថាអ្នកទៅគោរពព្រំទៅអញ្ចេះទៅអញ្ចេះទៅអញ្ចេះទៅអញ្ចេះល្ងឹតឈឹងអញ្ចឹងហ្មងវាអត់មានជារឿងខ្លួនឯងគឺពឹងព្រះឲ្យជួយហ្មងហឹមហើយដល់តែព្រះអង្គសំដែងអញ្ចឹងមកគាត់ថាគាត់អានគម្ពីរច្រើនហើយរៀនគ្រូច្រើនហើយគ្មានពីណាមកបញ្យល់រឿងពិតអញ្ចឹងទេគ្មានទេ ពាក្យថាព្រះអង្គប្រកាសសច្ចធម៌នឹងគឺប្រកាសរឿងពិតពិតពិតមិនពិតនឹងពិតពិសោធន៍បាននឹងក្នុងជីវិតរបស់យើងទាំងអស់គ្នាអត់មានជារឿងបលែបឡំអីទៅខ្ចីបញ្ញានរណាដឹងទេ ពាក្យថាប្រកាសសច្ចធម៌គឺយើងត្រូវដឹងខ្លួនយើងបានហៅថាមានធម៌ជាទីពឹងបើយើងពិចារណាអត់ដឹងដោយខ្លួនយើងមានន័យថាយើងអត់មានខ្លួនឯងជាទីពឹងដល់ដែលដូចយើងយើងឃើញអីយើង ពឹងភ្នែកយើងអញ្ចឹងណា សូម្បីតែពឹងខ្លួនឯងនឹងយើងក៏អត់យល់តែពាក្យហ្នឹងហ្នឹងឯងពឹងខ្លួនឯងឧទាហរណ៍តែពេលយើងប្រឡងដែលគេមានការក្រឹកក្រមល្អគឺថាខ្លួនទីពឹងខ្លួនពឹងសមត្ថភាពរបស់ខ្លួនមានន័យថាចំណេះខ្លួនឯងមែនទេនៅហ្នឹងបាទប្រឡងទៅវាជាប់ហើយតែយើងអត់ច្បាស់យើងពឹងនេះពឹងនោះពិបាកសួរគេសួរឯងបានតែកន្លែងពុកកលួយកន្លែងវាមិនសូវនេះទេបើថាដូចប្រទេសគេរៀបចំល្អអង្គុយឃ្លាតឃ្លាតគ្នាងាក មិនបានទេអាត្មាទៅធ្វើ IL test ហ្នឹងគឺច្បាស់លាស់ណាបណ្ណាប៉ុណ្ណឹងអាហ្នឹងពេលហ្នឹងគឺខ្លួនទីពឹងខ្លួនមែនហ្មង វាស្រួលបើយើងចេះវាស្រួលអញ្ចឹងអញ្ចឹងដូចអ្នកទាំងឡាយអង្គុយប្រឡងកំពុងប្រឡងបើឡាយទៅដុតធូបបន់ពេញទេអាប្រយ៉ងហ្នឹងអត់ទេអ្នកខំធ្វើខំគិតខំពិចារណាហើយពុទ្ធប្រាប់តែរឿងហ្នឹងថាធូលហុយក្នុងជីវិតហ្នឹងឲ្យតយល់ តែយល់ច្បាស់ហ្មងអញ្ចឹងមេរៀនពពុទ្ធជាអ្វីគឺប្រាប់សច្ចធម៌អីគេសច្ចធម៌ប្រាប់តែរឿងពិតពិតពិតពិតហ្នឹងអារឿងកុហកកុហកហ្នឹងព្រះអង្គឲ្យឃើញ ថាវាមិនមែនជាហេតុនាំឲ្យបានសេចក្តីសុខមែនទែនអារឿងបឆោតអារឿងកំឡាអារឿងប្រឡាចអារឿងស្អីស្អីហ្នឹងអត់ទេព្រោះកាលណាយល់ធម៌មែនទែនប្រព្រឹត្តទៅ ដើម្បីអស់ខ្លាចអស់ខ្លាច អ្នកយល់ធម៌មែនទេអ្នកឃើញសច្ចធម៌គឺមនុស្សអស់ខ្លាចអស់ភ័យអស់បារម្ភអមេបានជាអស់ខ្លាចទៅថាស្អីដែលជាតួនាំឲ្យខ្លាចតួខ្លាចគឺតោសៈនៅក្នុងចិត្តនេះហើយបច្ច័យរបស់វាដល់គៀកគឺតណ្ហាតណ្ហាជាប់នឹងអីយើងខ្លាចមិនដឹងជាប់ខ្លួនឯងខ្លាំងខ្លាចងាប់កាន់តែខ្លាំងឃើញទេហើយដល់ទៅយល់សច្ចធម៌និយាយពីធម៌ការរលត់មែនតើនៅវាច្បាស់ប្រកបទៅកើតចាស់ឈឺស្លាប់ឬក៏ធម៌ កើតពីបច្ច័យទៅសាមញ្ញសាមញ្ញធម្មតាទៅវាអស់ទាំងអាខ្លាចនឹងទៀតអត់បើអស់ខ្លាចឲ្យពីណាមកកម្លាចយើងបានព្រះឯណាមកកម្លាយើងធាក់យើងទុនរក់កើតវាអត់ណាហ្នឹងហើយមនុស្សអ្នកមានធម៌ជាទីពឹង គឺជាមនុស្សនឹងថឹងអត់ខ្លាចអត់ក្រែងចេះក្រែងចោះអូវាខុសនេះ អូវាខុសនោះ អូវាខុសថ្ងៃអូវាខុសខែអូវាខុសឆ្នាំ អូវាខុសហុងស៊ុយថាវាអត់ ហ្នឹងវាអត់ទេអ្វីអ្វីគឺនៅលើ បញ្ញារបស់ខ្លួនពិចារណាឃើញនឹងអាត្មាគ្រាន់តែបញ្យល់អញ្ចឹងប៉ុន្តែយ៉ាងម៉េចទៅទៀតគឺយើងត្រូវសិក្សាហើយសិក្សាពីណាទៅគឺសិក្សាពីខ្លួនឯងផ្ដើមពីខ្លួនឯងនឹងហ្មងចិត្តចេតសិករូបនឹងអត់មានសិក្សាពីណាទេ គឺសិក្សាពីខ្លួនឯងស្គាល់ខ្លួនឯងកាន់តែច្បាស់ស្គាល់ ចិត្តស្គាល់រូបហើយស្គាល់ធម៌នឹងវាកើតពីបច្ច័យយ៉ាងណា គឺរមែងប្រព្រឹត្តទៅ ដើម្បីការ ដឹងច្បាស់ហើយនឹងស្ងប់រងាប់ក៏តាមនឹងអូនសកណាអរគុណស្ដាប់រាល់ថ្ងៃ5ឆ្នាំហើយយល់ច្បាស់ ណាស់ភ្លឺស្វាងដូចព្រះអាទិត្យអូសាធុដំណើរឆ្ពោះទៅរកសច្ចធម៌ពីស្ដាប់ម្ចាស់គ្រូកណាយល់បានច្រើនក៏ប៉ុន្តែ ផ្ដាច់ស្រាបៀមិនទាន់បានសោះមិនដឹងធ្វើម៉េចទេ បើសង្គមមួយនេះផឹកស្រាមិនសល់មនុស្សម្នាក់ ហ្នឹងហើយមកពីយើងយល់យល់នឹងវានៅច្បោលច្បោលបើយល់មែនតែនដាច់មិនប្រឹង ផ្ដាច់ទេ បើសិនជាយល់ច្បាស់មែនតែននឹងវាដាច់ឯងត្មងបើគណៈយល់មិនមាន កម្រិតនៃការយល់នឹងត្រូវឲ្យសង្គមយើងថ្មដឹងថាសំបីតែអ្នកបួស ធ្លាប់ទេធ្លាប់អីហ្នឹងសឹកទៅវិញក៏ងាយជិះរួចដែរបើថាមិនមែនផឹកដើម្បីសុបាយក៏ផឹកកំដរគេទៅកន្លែងការងារស្អីស្អីចឹងទៅជប់លៀងយើងផឹកវាខុសគេតែឯងអីចឹងវាខ្លាចចិត្តគេខ្លាចគេ អន់ចិត្តក៏ផឹកទៅអីចឹងពេលគ្រាន់ថាបើកាលណាយើងមានគោលការណ៍របស់យើងច្បាស់ថ្មគិតថាវាមិនមែនជារនាំងទេវាអីក៏មិនមែនជារនាំងដែរ អឺសំខាន់គឺយើង express ourself ថ្មគិតថារឿងស្រារឿងអីมันពិបាកដូចថ្មផ្សាយធរដំបងឯងដូចថ្មអឺសរសេរ status ថ្មនៅលើ page ពីរឿងដំណើរថ្មកសាងវត្តនិងបរិញ្ញាធម៌មកអញ្ចឹងថ្មសឹងថាមិនដឹងថាចូលសហគមន៍មិនចុះឯងដំបង ជឿគិតមើលមើលអត់ធ្វើអីទាំងអស់ដែលព្រះចាក់ធោវិន័យនៅលើកម្មវិធីអឡោះទឹកស្អីស្អីជួនកាលគេមុនទៅបុណ្យអ្នកធំអីទៀតហើយទៅទៅបុណ្យអ្នកធំចាំបាច់ណាស់រឿងជាយន្តតបាយផ្កាហ្នឹងសិតតែរឿងដែលអាត្មាត្រូវប្រឈមមុខហ្នឹងឃើញទេមានសម្ពាធដូចគ្នាបើយើងមិនបាច់បើយើងមិនអឡោះយើងវាខុសគេតែឯងគេខឹងទៀត ប៉ុន្តែយើងវាមានខ្លួនយើងវាមានគោលការណ៍ច្បាស់លាស់អាត្មាទៅទៅដល់សោតគេសោតសោតគេដាក់ផ្ទិលទឹកមុខអញ្ចឹងគេដាក់ដាក់ទៅដល់ពេលសោតអាត្មាសោតទៅហ្នឹងកាន់ចាប់ដើមសោតបិទភ្នែកសោតហ្មងអត់មើលអាផ្ទិលទឹកផ្ទិលអីពីណាបាយបាយសោតយកតែហ្មងគេចង់ហុចផ្ទិលទឹកមកក៏មិនឃើញបិទហើយបិទភ្នែកហើយអញ្ចឹង ថាមានសម្ពាធដូចគ្នាសង្គមដែលយើង ទៅតែគេផឹកស្រាទាំងអស់គ្នាវាជាសម្ពាធមួយខ្មែរយល់ជាសម្ពាធមួយការតំណាក់តំណងកិច្ចការរស់ស៊ីអីមួយមានអ្នកផឹកអ្នកអីចឹងបើគាត់ថាសង្គមយើងចង់ធ្វើល្អក្នុងសង្គមអីក៏មានសម្ពាធដែរសង្គមសាសនាក៏មានសម្ពាធដែរឲ្យតែយើងចង់ធ្វើត្រឹមត្រូវត្រូវតែមានសម្ពាធតែយើងសុកចិត្តឲ្យសម្ពាធខាងក្រៅចាស់តែមិនដាក់សម្ពាធខាងក្នុងឲ្យខ្លួនឯងមនសិការរបស់យើងដែលយើងយល់ថានេះអានេះវាត្រូវ បើយីមិនងាយទេអាគិតត្រូវមួយមួយហ្នឹងហើយបើយើងគិតថាវាត្រូវហើយយើងទៅធ្វើតាមអ្នកខុសមិនកើតអ្នកដែលគិតស្អីឃើញត្រូវមួយមួយអាត្មាធ្លាប់លើចាស់ចាស់និយាយពីរឿងសូក្រាតដូចជាមិនឃើញសរសេរក្នុងប្រវត្តិគាត់ទេអាហ្នឹងសូក្រាតពេលមួយគាត់កំពុងងូតទឹកកំពុងងូតទឹកស្រាប់តា គាត់នឹកឃើញគំនិតត្រឹមត្រូវមួយភ្លឺចេះក្នុងក្បាលរបស់គាត់គាត់រត់គាត់រត់មកប្រកាសប្រាប់គេអត់មានស្លីអីគាត់ភ្លេចថាខ្លួនគាត់នឹងអត់មានស្លីអីខ្ញុំនឹកឃើញហើយខ្ញុំនឹកឃើញហើយវាសំខាន់ណាស់កំណត់ត្រូវហ្នឹងហ្នឹងហើយអឺមានតាដូចបងអូនម្នាក់នៅសៀមរាបហ្នឹងគាត់ ធ្វើការងារហើយអ្នកក្រុមការងារជាមួយគាត់នឹងចង់ធ្វើបាបគាត់អារឿងហ្នឹងទៀតតែទីបំផុតគាត់នៅតែជាគាត់និយាយរួមមនុស្សមានខ្លួនឯងមនុស្សឲ្យតែមានឆន្ទៈខ្លួនឯងគឺមនុស្សខុសគេហើយហើយក៏ជាមនុស្សលេចធ្លោដែរដូចពាក្យ Bruce Lee គាត់ថាអញ្ចឹង be yourself express yourself ណាជាខ្លួនរបស់អ្នកហើយបញ្ជាក់ពីអ្នកឲ្យគេដឹងវិញមិនមែនយើងទៅទៅរលាយចូលគេគឺបញ្ជាក់ពីយើងឲ្យគេដឹងវិញថាយើងជាមនុស្សម៉េចឲ្យតែយើងព្យាយាមបញ្ជាក់ថាខ្ញុំអញ្ចឹងហើយកុំខ្លាចបាត់មិត្តភ័ក្តិអីមិត្តភ័ក្តិពិតប្រកបវាទល់តែយើងអាចបញ្ចេញពី honesty របស់យើងពី ពីភាពស្មោះត្រង់របស់យើងបានយើងអត់មានក្រៅអត់មានក្នុងតែអញ្ចឹងគឺអញ្ចឹងហ៎ណាឧទាហរណ៍ឥឡូវគេចង់ឲ្យផឹកដំណរគេឥឡូវយើងសួរថាតើក្រន់តែចង់ឲ្យខ្ញុំជួលកែដើម្បីឲ្យខ្ញុំនឹងសំដែងអាការៈថាខ្ញុំស្រឡាញ់អ្នកឯងឬក៏អ្នកចង់បានខ្ញុំ ជាលក្ខណៈខ្ញុំខ្ញុំជាលក្ខណៈខ្ញុំគឺខ្ញុំអត់ផឹកទេតើរាប់ខ្ញុំអង្គខ្ញុំបានអត់ អាហ្នឹងខ្ញុំហើយបើគេនៅរាប់អាន មានន័យថាគេរាប់អានហើយប៉ុន្តែបើសិនជាមិនជល់កៅឲ្យគេមិនរាប់អានណាតម្លៃយើងនេះគ្មានទេតម្លៃយើងគឺត្រឹមតែកំដរគេផឹកត្រាប៉ុណ្ណោះទេមិនស្មើស្រាមួយកែវនឹងទេមិនស្មើស្រាមួយកែវនឹងទេវាទល់តែមានភាពច្បាស់លាស់ ច្បាស់លាស់ថាយើងយកស្អីខុសស្អីត្រូវពិតប្រកបរបស់យើងហើយព្យាយាម develop វាអភិវឌ្ឍអាគំនិតរបស់យើងថ្ងៃហ្នឹងគេអត់ទទួលនិយាយទៀតថ្ងៃក្រោយគេអត់ទទួលនិយាយទៀតដល់តែនិយាយចឹងអាត្មាឧទាហរណ៍ដូចអឺពិសេសអ្នកមកនៅ ស្រុកនេះចូលចិត្តដាក់ឈ្មោះតាមបរទេស អេម៉ាសរសើរដែរអ៊ំជាយូហនកាលស្វែងមកលើកទី1គាត់និយាយរឿងហ្នឹងតែមកដល់ស្រុកនេះគេឲ្យដាក់ឈ្មោះអង់គ្លេសដាក់ចនដាក់ស្អីដាក់ទីស្អី Justin ដាក់ស្អីឲ្យគេស្រួលហៅបានសំណុករកការងារធ្វើតែយើងអត់មមណា អាលាយមានន័យថាអាលាយចូលគេឯថ្មចិត្តតែគិតថាខ្មែរយើងវាតិចផងទៅប្រទេសណាអាលេខ្លួនឯងទៅប្រទេសហ្នឹងទៅប្រទេសណាអាលេខ្លួនឯងប្រទេសហ្នឹងបាត់អស់ហើយហើយដល់គិតគិតទៅមកជួបគាត់ហ្នឹងដល់មកជួបគាត់ហ្នឹងគាត់ឡើងនិយាយគាត់ថាការមកពីជរុំមកដល់អញ្ចឹងគេថាបើមិនដូរឈ្មោះទេបាក់រកការងារធ្វើគាត់គាត់ថា ឃើញទេតែច្បាស់មនុស្សតែច្បាស់អាត្មាសំខាន់គឺច្បាស់គាត់ថាខ្ញុំបាត់បង់អស់ហើយប្រទេសជាតិខ្ញុំជាងកាលហ្នឹងគាត់មិនដឹងថាក្នុងស្រុកមិនទេគឺគាត់រត់ភៀសខ្លួនមកជ្រុំប្រទេសខ្ញុំបាត់បង់អស់ហើយបងប្អូនខ្ញុំស្លាប់អស់ហើយ ខ្ញុំនៅតែជីវិតហើយនៅជាមួយប្រពន្ធខ្ញុំនេះហើយនឹងឈ្មោះម៉ែដាក់ឲ្យម៉ែអូក៏ស្លាប់អស់ហើយ បើអ្នកមិនអាចទទួលខ្ញុំឲ្យធ្វើការបាន ព្រោះតែឈ្មោះរបស់ខ្ញុំខ្ញុំអត់បខំទេខ្ញុំក៏មិនដឹងធ្វើម៉េចដែរបើមិនរាប់អានខ្ញុំបានព្រោះតែឈ្មោះរបស់ខ្ញុំខ្ញុំសុំរសាតែប៉ុណ្ណាណាការងារណែឯងអីអីខ្ញុំធ្វើទាំងអស់ប៉ុន្តែខ្ញុំសុំរសាតែឈ្មោះម៉ែដាក់ឲ្យព្រោះម៉ែខ្ញុំស្លាប់ហើយស្អីស្អីស្លាប់អស់ហើយអ្វីដែលខ្ញុំសល់មកម៉ែដាក់ឈ្មោះឲ្យ នឹងគឺ ថាសុំរសាឈ្មោះហ្នឹង ឃើញទេនៅពេលដែលគាត់បញ្ជាក់ពីការពិតធ្វើការឡើងរហូតធ្វើជាបាយក្រុងទាំងម៉ានដងគ្មានរនាងឡើយឲ្យតែយើងច្បាស់តែយើងរលាយចូលគេឬក៏យើងធ្វើជាមេស្រូបឲ្យគេតាមយើងវិញ អានឹងវានៅលើយើងណាយើងម្នាក់ម្នាក់សឹមមានធម៌ពល បងប្អូនទាំងអស់ត្រូវដឹងថាមនុស្សយើងសមត្ថភាពមិនខុសគ្នាប្រមាណទេសំខាន់គឺគិតត្រូវអញ្ចឹងបានព្រះអង្គដាក់ថាសម្មាទិដ្ឋិតើគិតត្រូវគិតត្រូវតើយើងឈរនៅចំណុចណាឈរនៅចំណុចក្បាលឬក៏ឈរនៅចំណុចកន្ទុយហ្នឹងហើយមនុស្សយើងសឹមមាន talent រៀងរៀងខ្លួន ហើយមានរឿងអស្ចារ្យច្រើនណាស់ក្នុងលោកនេះដែលគេមិនតន់រកឃើញដែលគេមិនតន់ដើរទៅដល់រងចាំមនុស្សមានសមត្ថភាពផ្សេងទៀតឥឡូវយើងថា Bill Gates អស្ចារ្យថាអត់មាននៅមានអ្នកខ្លាំងជាងនឹងទៀតនៅមានអ្នកផ្សេងរស់ស្អីឃើញនិយាយថា Facebook អស្ចារ្យអេនៅមានស្អីផ្សេងជាងពីនឹងទៀតមានន័យថាវានៅលើមនុស្សមានសមត្ថភាពបញ្ជាក់ពីខ្លួនគេ ដូចខ្មែរនិយាយពីប្អូនម្នាក់នៅសៀមរាបនឹងចឹងរហូតដល់ក្រុមការងារចង់ធ្វើបាបគាត់នៅពេលដែលជប់លៀងដូចថា ការងារហើយពីការងារទៅគេមានលៀងអាហារជប់លៀងអាហារអីចឹងទៅអញ្ជើញពិសាបាជុំគ្នាអីចឹងទៅគេទៅហាងមួយដែលដាច់សាយ៉ាលហើយគឺកំងហាងនឹងមិនអោយមានទឹកដូងមិនអោយមានទឹកសុទ្ធទេអោយមានតែប៊ីយ៉ា ណាហើយនៅឆ្ងាយ ហាងហ្នឹងនៅឆ្ងាយទឹកក្រូចក៏អត់ឲ្យយកមកស្អីធ្វើគ្នាច្រើនណាទៅហ្នឹងគឺគេចង់សង្កត់គាត់ហ្នឹងឯងឲ្យផឹកបៀព្រោះតែហូបអីហើយវាស្ងួតក៏ទឹកក្រូចក៏អត់ទឹកសុទ្ធក៏អត់ដល់ពេលហូបចឹងទៅគាត់ហូបបានមិនសន្ទុះគេលើកវាហូបទៅរហូតគាត់វាអត់មានទឹកអីហ៎ បានមិនសុខគាត់ទ្រាំបានមិនសុខគាត់សុំលាគាត់អត់មានស្ដីបន្ទោសគេគាត់អត់មានថាឲ្យគេអីហ៎អត់ទេខ្ញុំសុំទៅមុនណាបងជើញវិសាគ្រប់គ្នាចាស់ខ្ញុំអឺសុំទៅមុនអត់អត់នៅណាក៏អត់នៅពួកនៅតិចតិចវាស្រេកទឹកខ្លាំងអាចនឹងក្រេបគេដែរក៏មិនដឹងអញ្ចឹងគាត់សុំទៅមុន តាំងពីនោះមកគ្មានអ្នកណាដែលបង្ខំគាត់ទៀតឡើយការងារនៅតែធ្វើដដែលឃើញទេប្អូនម្នាក់ទៀតដែលគាត់សឹកពីបួសដែរគាត់មកជួបអាគាត់ធ្វើការនៅពេជ្រហ្នឹងបន្ទាប់មេហ្នឹងជាតែគម្រាមគាត់ហុចជួលកែវជួលអីដល់ពេលចឹងទៅថាតាប់ យើងនឹងអត់ផឹកមេអត់សុខចិត្តទេគេថាអញ្ចឹងគេយកមកសកត់អញ្ចឹងគាត់ទៅហូបទៅអីគាត់ផឹកទឹកធម្មតាផឹកទឹកក្រូចអីធម្មតាអញ្ចឹងមួយគេមួយឯងហ្នឹងដល់គេសង្កត់ថាបើយើងមិនផឹកមេអត់សុខចិត្តទេគាត់ទៅសួរមេបើទៅសួរមកបងសុំអត់ទោសខ្ញុំសុំមិនផឹកស្រាបានទេខ្ញុំសុំមិនផឹកបយាបានទេគាត់ថាបានតើអូនមេថាអត់អីទេសំខាន់គឺស្មោះត្រង់ ហ្នឹងហើយបើនឹងវាយើងចង់ដែរអានឹងដឹងធ្វើមិនដែរណាហ្នឹងហើយចិត្តដល់ម៉ោង ណាបញ្ចប់បន្តិចចោះថាពិតជាលំបាកក្នុងសង្គមយើងដូចអ្នកលើកសំណួរនេះអាត្មាមិនមែនទៅស្ដីឲ្យអីទេគ្រាន់ថាវាលំបាកមែនដូចអ្នកសិតទៅ ថាពិបាកគិតមកថារឿងអីក៏វាពិបាកដែរប៉ុន្តែមនុស្សដែលមានគំនិតខ្លួនឯងគឺគេធ្វើអាពិបាកហ្នឹងណាធ្វើដែលមនុស្សគិតថាវាមិនកើតហ្នឹងគេធ្វើកើតហ្នឹងឯងមនុស្សយើងដូចពុទ្ធចឹងបើសិនណាព្រះអង្គ ធ្វើត្រឹមតែដូចគេដែរអត់មានវត្តមានពពុទ្ធទេតែយើងមិនចាំបាច់ទៅធ្វើដោយពពុទ្ធទេគ្រាន់តែរឿងមួយគេហៅថាគណៈការពារខ្លួនឲ្យតាំង នៅក្នុងសិលធម៌ឲ្យនៅក្នុងក្របខ័ណ្ឌមួយដែលយើងគិតថាផ្លូវនេះផ្លូវត្រូវដែលយើងយើងបានច្រោះហើយណាមានន័យថាគូក្បាលយើងបាន ធ្វើការសម្រេចចិត្តហើយថាផ្លូវនេះត្រូវ តែល្មមមកអាចការពារខ្លួនបានឲ្យជាប់ត្រឹមថារបស់ ណាដែលមិនមានប្រយោជន៍យើងអត់ធ្វើប៉ណ្ណឹងមិនបាច់អីច្រើនទេជាងការវាចំកលឹះអីមួយដូចអឺពូម្នាក់គាត់នៅខេត្តតកែវនិយាយពីផឹកអូផឹកផឹកផឹកឆ្កែលឹតមាត់ណា ប៉ិនដល់គាត់អានសភៅអាត្មាមួយណាភៅដំណើរជីវិតហ្នឹងអញ្ចឹងមិនថាវាត្រូវកលឹះធัวជួយបានអ្នកមានឧបនិស្ស័យមែនពាក្យនឹងដដែលខ្លះគេស្ដាប់គេអត់រំភើបចិត្តអីបាននិយាយពីរឿងសូរ៉ាហ្នឹងហើយដាក់កំណាប់ចុងក្រោយបន្តិចគាត់ទិញចាំឈប់ផឹកមកគាត់ឈប់ផឹកមកវាត្រូវកលឹះរបស់គាត់ណា ប៉ិនពាក្យហ្នឹងមិនន័យអស្ចារ្យទេខ្មែរគិតថាទេនិយាយសាមញ្ញធម្មតាប៉ុន្តែគាត់គិតទៅវាយល់ខ្លួនគាត់អញ្ចឹងបានចេះតែនឹកឃើញសម័យពុទ្ធព្រះអង្គសំដែងតែបន្តិចហើយយើងយកពាក្យព្រះអង្គនឹងមកសំដែងដល់អត់មានអ្នកសម្រេចធម៌សោះមកពីវាអត់ត្រូវចំមកកលឹះរបស់យើងដល់ពាក្យហ្នឹងបន្តិចមែនបើវាចំកលឹះមនុស្សពេលថ្មនិយាយទោសនៃការផឹកស្រានឹងរួចហើយអត់ប្រយោជន៍ waste time អឺ ខ្ជះខ្ជាយទ្រព្យសម្បត្តិអីអីចឹងចុងក្រោយមកដាក់កំណាប់តន្តិចមកថាថាថ្ងៃជាកម្មករធ្វើការហាលក្តៅពេលយប់คลายទៅជាលោកសេដ្ឋីជប់លៀងស៊ីផឹកឥតមានសំចៃឥតត្រាប្រណីលុះដល់ពេលថ្ងៃកម្មករដដាលគាត់មើលអាជីវិតគាត់មើលពិបាកអញ្ចឹងថ្ងៃគាត់ទៅលីទៅសែងទៅស៊ីឈ្នួលគេ អើយវាហត់ពេកមានអីមានតែផឹកសួរថាតើជីវិតនេះវារីចម្រើនស្អីប៉ុន្តែគាត់យល់ប៉ុណ្ណាអាត្មាមិនដឹងប៉ុន្តែគាត់ឈប់ផឹកបាន ក្រោយមកញាតគាត់នឹងប្រាប់ថាគាត់ឈប់ផឹកគាត់ចេះកំណាប់ហ្នឹងតែមកលបាគាត់ឈប់ផឹកហ្មង វាត្រូវខ្សែជីវិតគាត់ហ្នឹងអាថ្ងៃគាត់វាលហាមទៅហើយ យប់នេះស៊ីផឹកស៊ីផឹកព្រឹកឡើងអស់លុយទៅធ្វើខ្ញុំគេទៀតឃើញទេហើយធាតពិតវាមានកន្លែងណាដែលធ្វើឲ្យជីវិតយើងសប្បាយមាន ដឹងហេតុអីបានស្វឹងជាតិអកុលជាតិបយាឬក៏ជាតិស្រានឹងវាទៅសណ្ដំថ្លើមថ្លើមយើងមាន function គឺកម្ចាត់ជាតិពុល អង់គ្លេសហៅថា liver liver មានន័យថាធ្វើឲ្យរស់ឲ្យវារវើកឲ្យវារស់រវើកហើយដល់ពេល យើងហត់កម្លាំងកាយហើយអាកម្លាំងចិត្តក៏ហត់ដែរទៅដាក់អាស្រានឹងមកមកវាយវាទៀតមកវាយវាទៀតអាត្មាឃើញគេថាផឹកស្រាសបាយនៅអាត្មាចេះសង្វេគថា អ្នកកំពុងបំផ្លាញខ្លួនឯងហត់មួយថ្ងៃហើយលេងទៅផឹកស្រាទៀតឲ្យថ្លើមវាហត់ទៀត បើថ្លើមវាអត់ហត់យើងមិនមានអារម្មណ៍ថាស្វឹងទេយល់ពាក្យថាស្វឹងហ៎អាស្វឹងហ្នឹងមកពីថ្លើមវាហត់វាដាបកម្លាំងវាធ្វើការលែងប្រកដីអញ្ចឹងបានយើងវែងទៅទុនទៅវាទៅបំពល់ថ្លើមហ្នឹងអញ្ចឹងបានអ្នកផឹកច្រើនច្រើនថាបើមានជំងឺថ្លើមឯងឆាប់ស្លាប់នឹងរឿងអីមកពីជាតិស្វឹងវាទៅសណ្ដំថ្លើម វាសន្តំទាំងអស់ទាំងខួរក្បាលទាំងអីទាំងអស់ប៉ុន្តែវាទៅធ្វើទុកអានឹងខ្លាំងជាងគេអញ្ចឹងបានអ្នកឈឺថ្លែមទៅដល់គេសួរមានផឹកស្រាអត់មានផឹកគ្រឿងស្វឹងអត់ជក់បរិយអត់អានឹងវាមានទួលនទីរបស់វាកំចាត់ជាតិពុលចឹងរាល់អ្វីដែលពពុទ្ធហាមមើលមើលរបស់ហ្នឹងវាអត់មានប្រយោជន៍ដល់សុខភាពយើងទេអត់មានទេវាទៅសន្តំ ធ្វើការហត់នោះវាហត់ហើយមកឲ្យអាស្រាលធ្វើឲ្យហត់កាន់តែខ្លាំងទៀតលឹកដេកឡើងងើបហ្មងជាងប៊ុនធឿនខ្នានៅពេលដែលខ្ញុំស្ដាប់ធัวចែករំលែកធัวតាម Facebook ដល់មិត្តក្នុង Facebook ឬជួបមុខផ្ទាល់គេតែងថាខ្ញុំឆ្កួត ឬក៏ដេញខ្ញុំឲ្យទៅបួសថាតើយើងគួរគួរអីគួរតបឬនៅស្ងៀមធម្មតាទេអានឹងគាត់មិនតន់ជួបទុកគាត់អត់តន់ជួបទុកជួបលំបាកអញ្ចឹងគាត់ពងសបាយកំពុងពុលហ្នឹងឃើញអ្នកស្ដាប់ធម៌អ្នកអប់រំចិត្តហ្នឹងថាអញ្ចឹងអានេះរបៀបបើយើងមើលឃើញថា នៅពេលដែលគាត់កំពុងប្រឡូកបលាជាមួយនឹងកន្លែងមានមេរោគសុបាយកន្លែងមានមេរោគហើយឃើញមនុស្សដើរទៅពេទ្យទៅយកថ្នាំទៅយកអីគាត់សើចចំអកចឹងប៉ុន្តែដល់តែគាត់កើតរោគទើបគាត់យំមកណាពងសបាយដូចមិញយំនៃស្នេហាមិញចឹងគាត់មិនតន់ទេដល់ពេលទៅព្រាត់ប្រាស់គ្នាទៅភ្លើងឆេះផ្ទះអស់ទៅ អាទុកនេះវាមិនដឹងពីណាលុយជាពាក់គេបបាក់ចិត្តទៅផឹកស្រាអួបនោះចងកអានឹងមិនដឹងថាអូទុកនឹងលំបាកមែនហើយទៅហាមគាត់មិនឲ្យនិយាយអញ្ចឹងបានទេ ព្រោះសង្គមយើង នៅតែយល់ថាធម៌គឺសម្រាប់អ្នកអត់ការងារធ្វើធម៌គឺសម្រាប់អ្នកអសកម្មធម៌សម្រាប់អ្នកកើតឋានសួគ៌ ធម៌សម្រាប់យាយយាយទៅវត្តអីចឹងគាត់ចេះតែឲ្យន័យប៉ុន្តែធម៌មានស្អីធម៌គ្រាន់តែប្រើពាក្យយើង ប្រើពាក្យធម៌ហ្នឹងធ្វើឲ្យមនុស្សឃ្លាតឆ្ងាយធម៌ហ្នឹងធម៌គឺមេរៀនជីវិតនឹងវិធីសាស្ត្រនៃការគិត វិធីសាស្ត្រនៃការធ្វើ វិធីសាស្ត្រនៃការនិយាយដែល ត្រឹមត្រូវ បើយើងនិយាយអញ្ចឹងវិញប្រហែលជាមនុស្សលែងខ្លាចធម៌ហើយ ពីព្រោះធម៌មានផ្ដោតទៅលើអីផ្ដោតទៅលើ កាយវាចាចិត្តមានន័យថាផ្ដោតទៅលើការគិតត្រូវនិយាយត្រូវធ្វើត្រូវហ្នឹងហើយបើយើងព្រោះពាក្យអីប្រើវិញដែរវិធីសាស្ត្រនៃការគិតភ្លឺស្វាងវិធីសាស្ត្រដែលធ្វើឲ្យមនុស្សនិយាយត្រឹមត្រូវវិធីសាស្ត្រដែលធ្វើឲ្យមនុស្សធ្វើល្អ ធ្វើ ត្រឹមត្រូវ ហើយសួរថាមនុស្សណាមិនចង់បានអាល្អហ្នឹងលោកខន្ធរប្រពន្ធហ្នឹងចង់បានល្អភ្លាមហើយមិនមិនទៅយកប្រពន្ធល្អប្រពន្ធស្មោះត្រង់ស្អីអាហ្នឹងមានសច្ចធម៌យើងមានតែចង់ប្រពន្ធកលិចកលុចណាចង់បានកូននិយាយពីអប់រំកូននោះដាក់កូនសាលាល្អចង់ឲ្យបានកូនល្អឲ្យកូនចេះដឹងមានសិលធម៌ កូនមានកតញ្ញូចុះអានឹងមិនត្រូវការធัวកតញ្ញូតាធัวនោះអូបើនិយាយពីអ្នកទេសដៀលឪពុកម្ដាយវិញឪពុកម្ដាយមិនទទួលខុសត្រូវបើកើតកូនមិនចិញ្ចឹមអីអីណានេះយើងចេះតែខឹងអញ្ចឹងទៅមិនសួរថាវាខ្វះអីក្នុងម៉ែក្នុងឪនឹងវាខ្វះធัวខ្វះស្អី ខ្វះព្រំវិហារធัวវាខ្វះអានុងណាយល់អត់ព្រះ ហ្នឹងហើយសំបីតែយើងជួបចោលហ្នឹងចាំបាច់ណាស់ត្រូវការធัวពេលជួបចោលប្លន់ណាគេបាញ់ផាំងពេលនោះឈប់ត្រូវការមីហើយឈប់ត្រូវការលុយហើយ មនុស្សនឹងត្រូវការធัวយល់តិចមើលអូទេយើងកំពុងលក់មាសចោលមកដល់បាញ់ផាំងផាំងផាំងផាំងផាំងនៅពេលនោះឈប់ត្រូវការមាសឈប់ ច្រៀងការ៉ាអូខេហើយអាកំពុងសបាយណាស់ហ្នឹងអាកំពុងសបាយកន្លែងការ៉ាអូខេអីអីទាំងអស់ហ្នឹងនៅពេលដែលចោជុំមកព្រមផងផងផងផងសួរថាត្រូវការការ៉ាអូខេទៀតត្រូវការលុយទៀតត្រូវការទៀតឬក៏ត្រូវការធัวត្រូវការធัวត្រូវការធัวប៉ុន្តែយើងអត់ចេះនិយាយយើងគាត់ថាអូយកុំសម្លាប់លោកខ្ញុំលោកកុំសម្លាប់ខ្ញុំយកអីយកទៅលោកយើងចេះនិយាយពាក្យហ្នឹងតែធៀបពិតយើងកំពុងត្រូវការធัวធัวអី គឺក្តីអាណិតមេត្តាពីចៅហ្នឹងឲ្យចៅហ្នឹងដាក់ចិត្តបន្តិចមកកុំឲ្យនឹងចៅហ្នឹងដាច់ចិត្តសម្លាប់ឲ្យចៅយកធំរបស់តែអាណិតឲ្យអភ័យឲ្យជីវិត នេះត្រូវការករណាធម៌ពីចៅប៉ុន្តែយើងវាអត់យល់មិនដឹងនិយាយមិនឲ្យយល់លើហ្នឹងបើយើងគិតទៅធោះទោះតែចេះសោតបើយើងគិតទៅធោះទោះតែ ធ្វើបុណ្យទៅជាតិមុខឲ្យយើងនាំគ្នាធ្វើតែអញ្ចឹងនិយាយពីឲ្យពូឲ្យតែសុកឲ្យតែអីអញ្ចឹងណាវិធីទាំងអស់នោះហើយ ដែលធ្វើឲ្យមនុស្សឃ្លាតឆ្ងាយពីធម៌ហើយវាសមហើយបើគាត់អត់យល់ដឹងខ្យល់អីផងហ្នឹងឲ្យគាត់មកសរសើរថាធម៌ល្អមិនទៅបើបើក្នុងមេមបើក្នុងអា brand គាត់ហ្នឹងក្នុងក្បាលគាត់ហ្នឹងវាអត់មានទិន្នន័យធម៌អីបន្តិចផងហ្នឹងអត់មានការយល់អីបន្តិចផងឲ្យគាត់មកនិយាយអឺស្ដាប់ធัวត្រូវហើយអូនអញ្ចឹងនិយាយអញ្ចឹងមិនកើត បុគ្គលដែលបានភ្លុកថាធัวហ្នឹងកាលណាយកមកពិចារណាទៅធ្វើឲ្យគាត់គិតត្រូវធ្វើត្រូវហើយនាំមកសុខសុភមង្គលក្នុងក្រុមគ្រួសារគាត់អត់ដែលពាល់ត្រូវអាហ្នឹងហ្នឹងហើយយើងគាត់មកសរសើរយើងស្ដាប់ធัวសរសើរមិនចេញសើវិញចេញទេអញ្ចឹងយើងអ្នកស្ដាប់មុនគេនឹងត្រូវតែទទួលពាក្យនឹងហើយ នេះជាវិញ្ញាសាដំបូងដែលយើងត្រូវទទួលទួលទួលបានបានទួលមិនបានលែងហ៊ានស្ដាប់ តើយើងคลายជាខ្លួនយើងមិនអាចរលែងតាមគេថាបានដែរឬទេហើយអាចคลายទៅជាមេស្រូបសម្រាប់ស្រូបទាញគេបានដែរឬទេឬក៏គ្រាន់តែដូចជាកមួនត្រូវថ្ងៃវាមានជា form មែនបើត្រូវថ្ងៃមកអាលេងអស់លីងហ្នឹងហើយអានឹងស្រេចនៅលើយើងគិតទេ